ទំលាយខ្ទេចចេះតែឆ្ងល់ពីមុនអ្នកនាងដេតម៉ាលីណាចូលចិត្តគូបបោមាត់ផ្លែកផ្លែកពេលនេះទើបភ្លីការពិតថាតាំងពីលែងលះជាផ្លូវការជាមួយលោកដួងឆៃរហូតដល់ពេលនេះមានរយៈពេលជាង1ឆ្នាំហើយហើយឃើញថាសម្រស់របស់អ្នកនាង ដេតម៉ាលីណាកាន់តែស្អាតជាងមុនបើទោះបីជាពេលនេះមានកូន3នាក់ហើយក៏ដោយនោះ ជារឿយៗគេសង្កេតឃើញថាអ្នកនាងដេតម៉ាលីណាតែងតែបង្ហោរូបថតដ៏ស្រស់ស្អាតរបស់ខ្លួននៅ លើទំព័រ Facebook ជាមួយនឹង caption ដ៏ទាក់ទាញជាច្រើនធ្វើឲ្យមានការលើកសរសើរជារឿយៗពីរូបសម្រស់របស់នាងនោះជាក់ស្ដែងកន្លងមកអ្នកនាង ដេតម៉ាលីណាបានបង្ហោះរូបថតជាច្រើនសន្លឹកឈរបង្អួតសម្រស់ក្បែររថយន្តភ្ជាប់ជាមួយនឹង caption បែបនេះថានិយាយដើមខ្ញុំបានខ្ញុំមិនហាមឡើយ។ តែកុំនិយាយបំភ្លឺពីការពិតឲ្យសោះឈប់ខ្វល់យូរហើយថាអ្នកដតីមើលមកយើងបែបម៉េចព្រោះទោះជាយ៉ាងណាក៏បដូរការគិតរបស់អ្នកណាមិនបានស្រាប់ទៅហើយតាមរយៈរូបថតនេះឃើញថាអ្នកនាងដេតម៉ាលីណាសាច់សជាងឡានរបស់ខ្លួនទៅទៀតរហូតអ្នកគាំទ្រឃើញហើយលន់មាត់សរសើរថាស្អាតខ្លាំងណាស់បងស្រី ដោយឡែកបើក្រឡេកទៅមើលការតុបតែងខ្លួនរបស់នាងកាលពីអំឡុងឆ្នាំ2017 ពេលនៅជានីជាមួយនឹងលោកដួងឆាយហើយសោនក្លឹបកំពុងដំណើរការនៅឡើយនោះឃើញថាអ្នកនាងដេកម៉ាលីណាក៏ស្អាតផងដែរតែការតុបតែងខ្លួនរបស់នាងពិសេសទៅលើបបោមាត់ឃើញថាមិនដូចបច្ចុប្បន្ននោះឡើយគេឃើញថានាងគូបបោមាត់ជាមួយនឹងពណ៌ផ្លែកដូចជាពណ៌ខៀវពណ៌ខ្មៅជាដើមខណៈមនុស្សស្រីភាគច្រើនគូពណ៌ក្រហមនោះរហូតដល់អ្នកគ្រប់ត្រូលលើកឡើងថា ស្អាតដូចតុក្កតាអញ្ចឹងចែជុំវិញការគូបបោមាត់មាន លក្ខណៈប្លែកពីគេនោះអ្នកនាងដេតម៉ាលីណា បាន លើកឡើងនៅក្នុងកម្មវិធីជជែកកម្សាន្តមួយថានេះជាចំណង់ចំណូលចិត្តរបស់នាងនៅពេលនោះ ហើយនាងមើលទៅឃើញថាស្អាតផងដែរដោយនាងមិនខ្វល់ពីអ្នកដទៃយល់យ៉ាងណានោះទេសំខាន់ខ្លួនឯងពេញចិត្តទោះជាយ៉ាងណានៅ ពេល បច្ចុប្បន្ននាងចាប់ដើមស្រឡាញ់ពលរៀងស្រាលស្រាលទៅវិញហើយចា